ក្នុងទួនាទីជាកូនដូចថាជាប់សិក្សារៀនសូត្រអញ្ចឹងខែមុនសនរដូវអីក៏មិនជាបានសូវមើលឪពុកម្ដាយហើយម្យ៉ាងទៀតចេះតែរង្គៀសថាមិនតន់ចេះរលុយឪពុកម្ដាយនឹងចេះតែផ្ដល់លុយមកឲ្យខ្លួនឯងដូចជាមិនមិនតន់បានតបអីចំពោះគាត់វិញតើតាចិត្តខ្វល់ខ្វាយអញ្ចឹងឧទាហរណ៍ថាស្លាប់ពេលហ្នឹងទៅវាមានវិបត្តិយ៉ាងម៉េចដែរ រឿងនេះយើងមិនអាចកំណត់ថាជីវិតយើងនឹងស្លាប់រស់ពេលណាបានទេប៉ុន្តែថ្មគិតថាល្អសម្រាប់ប្អូនហើយដែលចេះគិតសំណោះឪពុកម្ដាយដែលអឺខិតខំរកទ្រព្យសម្បត្តិឲ្យប្អូនរៀនតែដែលប្អូនមិនតាន់បានតបនៅសេចក្តីល្អចំពោះគាត់វិញណាណាគឺជាចំណុចល្អដំបូងចេះ ចេះពិចារណាប៉ុន្តែកុំឲ្យវាទៅជាការក្តៅក្រហាយដោយតាំងចិត្តគោរពទូនាទីដោយល្អពីព្រោះតាមទឹកចិត្តឪពុកម្ដាយរបស់ប្អូនដែលផ្ដល់ថវិកាឲ្យទៅរៀនហ្នឹងក៏គាត់មិនជាទៀមទាឲ្យប្អូនមកធ្វើអីដែរពីព្រោះសេចក្តីសុខសេចក្តីសុបាយរបស់ឪពុកម្ដាយហ្នឹងជួនកាល មិនចាំបាច់ដល់តែកូនមកធ្វើអីឲ្យគាត់ទេឲ្យតែកូនហ្នឹងបានដើរត្រង់ត្រូវតាមគន្លង តាមអ្វីដែលគាត់ប្រាថ្នាចង់បាននោះក៏ឈ្មោះថាយើងបានបំពេញទឹកចិត្តគាត់ដែរអញ្ចឹងការតបគុណមេដាបេដានេះបងអូនត្រូវដឹងថាវាសំខាន់ណាស់ដែលយើងអាចទៅទំនុកបំរុងគាត់បានប៉ុន្តែកលៈទេសៈខ្លះយើងបានបំពេញទឹកចិត្តរបស់គាត់ដែលគាត់ធ្វើឲ្យគាត់សប្បាយចិត្តនេះឈ្មោះថាជាការចិញ្ចឹមទឹកចិត្តរបស់គាត់អញ្ចឹងទឹកចិត្តរបស់គាត់នឹងឃើញថាកូនទៅរៀនរៀនមែនកូនទៅរៀនពូកែមែនកូនទៅសែបគប់មនុស្សល្អមែនឃើញទេអានឹងជាការចិញ្ចឹមទឹក ចិត្តគាត់គាត់អស់អត់ស្ដាយទេហើយរឿងហ្នឹងជារឿងដែលអាត្មាខ្លួនឯងធ្លាប់ពិសោធន៍ធ្លាប់ពិសោធន៍ខ្លួនឯងពេលអាត្មាចេញទៅរៀនអីចឹងទៅគាត់ផ្ដាំតែមួយម៉ាត់ទេគាត់ថាមិនមួយម៉ាត់ទេពី3ម៉ាត់ថាកុំអោយអាងថាចេញទៅរៀនឆ្ងាយពីភ្នែកញោមហើយចិត្តថាទៅរៀនដែរហើយមិនដឹងថាទៅធ្វើអីអាហ្នឹងត្រូវដឹងខ្លួនឯងចឹងទៅគាត់ថាតែប៉ុណ្ណឹងញោមប្រុសនេះពាក្យមួយម៉ាត់ ប៉ុណ្ណឹងមករៀនអីបើមិនតាន់ឃើញលទ្ធផលអីឲ្យគាត់ឃើញដូចថាមិនអស់ចិត្តហ្នឹងទៅខំរៀនទៅឲ្យឃើញតែចេះអីឬក៏បានសញ្ញាបត្រអីទៅបង្ហាញគាត់ចឹងទៅនិយាយវាគាត់សុបាយចិត្តនោះអញ្ចឹងមិនថាអាការដែលយើងធ្វើល្អចំពោះគាត់ហ្នឹងវាក្នុងកលៈទេសៈខ្លះយើងមិនបាននៅចិត្តគាត់មែនប៉ុន្តែអំពើរបស់យើងដែលល្អហ្នឹងឈ្មោះថាជាការដឹងគុណរបស់យើងដែរធ្វើឲ្យគាត់ រស់នៅបានដោយសេចក្តីសុខផ្លូវចិត្តណាពីព្រោះការដែលទំនុកបំរុងមេដាបេដាហ្នឹងវាមានពីរចំណែកឧបត្ថម្ភផ្លូវកាយហើយនឹងឧបត្ថម្ភផ្លូវចិត្តណាផ្លូវចិត្តហ្នឹងក៏ជារឿងសំខាន់ណាស់មនុស្សចិញ្ចឹមមេដាបេដាហ្នឹងវាមិនមែនចិញ្ចឹមដូចជ្រូកទេជ្រូកឲ្យតែបាយទេមិនដែលគិតផ្លូវចិត្តរបស់វាទេប៉ុន្តែនៅក្នុងពេលដែលយើងបំពេញការសិក្សាហ្នឹងវាត្រូវតាមបំណងរបស់គាត់ហ្នឹងណា យើងគិតជាខិតខំរៀនសូត្រមែនយើងបានសែបគប់មនុស្សល្អមែនយើងមិនដើរលេងសើចច្រើនពីព្រោះពេលដែលយើងចេញឆ្ងាយពីគាត់គាត់បារម្ភពីយើងណាពុកម្ដាយដែលយើងមិនដែលបង្កបញ្ហាអីមានតែយើងសែបគប់មនុស្សល្អសិក្សាបានល្អអាហ្នឹងជាការចិញ្ចឹមទឹកចិត្តអត់តាន់បានចិញ្ចឹមរាងកាយក៏ប៉ុន្តែផ្ដើមចិញ្ចឹមទឹកចិត្តនេះដែលជារឿងកូនកូនត្រូវធ្វើវាមិនចាំបាច់ថា មិនខ្វល់អីសោះចាំអញមានលុយចាំទៅចិញ្ចឹមគាត់អូអានឹងអត់ផ្លូវទេពីព្រោះឪពុកម្ដាយខ្លះគាត់មិនចាំបាច់ចង់ទៅស៊ីរបស់កូនទេណាគាត់មានលុយមានកាក់ចាយខ្លួនគាត់ដែរតើប៉ុន្តែអ្វីដែលគាត់ចង់បានទៅវិញនោះគឺទឹកចិត្តទឹកចិត្តគោរពទឹកចិត្តស្រឡាញ់ចេះថែរក្សាខ្លួនចេះឃុំក្រងជីវិតដែលគាត់ផ្ដល់ឲ្យនឹងដោយល្អអីចឹងទៅអានឹងគឺជារឿងដឹងគុណមែនតែនរបស់យើងអញ្ចឹងបានអាត្មាផ្ដើមថា ការដែលយើងចេះស្រណោះកម្លាំងឪពុកម្ដាយយ៉ាងនេះគឺជាផ្ដើមសេចក្តីល្អជាការផ្ដើមសេចក្តីល្អរបស់យើងមួយជំហានប៉ុន្តែកុំឲ្យវាទៅជាក្តៅកាហាយវារឿងអីត្រូវក្តៅកាហាយពីព្រោះពេលហ្នឹងយើងកំពុងតែបំពេញទូនាទីរបស់យើងហើយយើងនឹងសន្សំអាសេចក្តីល្អហ្នឹងចែកអាសេចក្តីល្អហ្នឹងឲ្យគាត់បានសប្បាយចិត្តពេលហ្នឹងដោយកិច្ចការខិតខំប្រឹងប្រែងរបស់យើងនឹងឯង Halo នៅលឺច្បាស់ទេនៅខាងនេះឮឃើញសញ្ញាក្រហមណាឮច្បាស់ដល់ កណាសាធុទេបន្តទៅសំណួរមួយទៀតអឺតាមអ៊ីមែលញោមម្នាក់នៅបារាំងក៏ផ្ញើមកមិនដែលបានឆ្លើយបាទស្តៀងតែគ្នាដែរស្តៀងគ្នាថងថាគាត់ នៅឆ្ងាយគាត់បានផ្ញើទៅលុយកាក់មកពុកម្ដាយហើយគាត់មិនបានមកអីចឹងសួរថាតើអឺបើគិតនៅតាមទូនាទីរបស់កូន5យ៉ាង នោះ ដូចជាមិនគ្រប់ ទៅការដែលគាត់គិតពីចម្ងាយអញ្ចឹងបានឈ្មោះថាជាកូនកតញ្ញូដែរឬទេអឺអ្វីអ្វីវាសម្រេចនៅលើផ្លូវចិត្តបាទរឿងទួលនទី5យ៉ាងនេះគឺចង់និយាយចំពោះកូនដែលនៅចិត្តណាកូនដែលនៅចិត្តឪពុកម្ដាយដូចជាទី1ទំនុកបំរុងបាយទឹកនំចំណីគាត់ឬក៏ជួយកិច្ចការធរៈព្រឹកល្ងាចអីចឹងប៉ុន្តែកូនដែលនៅឆ្ងាយនឹងអាច ធ្វើនៅកិច្ចដូចជាការតម្កល់វងតកូលឲ្យបានល្អហើយធ្វើឲ្យខ្លួនឯងជាអ្នកទទួលមរតកឯជាដើមធ្វើតេកណនុប្រទេសនេះនឹងអាចធ្វើបានហើយតែចែកទៅជាមេតិកានេះមេតិកានោះនឹងគឺថាសម្រាប់កូនដែលមិនចេះគិតប៉ុន្តែបើសម្រាប់អ្នកមានកតញ្ញូនៅក្នុងចិត្តវិញនោះមិនបាច់ចាំចែកថាទី1ត្រូវធ្វើអញ្ចេះទី2ត្រូវធ្វើអញ្ចេះទី3ត្រូវធ្វើអញ្ចោះវាមិនចាំបាច់ទេ ឧទាហរណ៍ដូចកាលដែលព្រះអង្គនៅជាសវណ្ណសាមទំនុកបំរុងមេដាបិតាមកជីវិតហ្នឹងលោកមិនដែលចេះអត់ដែលចេះថាកូនទី1ត្រូវធ្វើអញ្ចេះទី2ត្រូវធ្វើអញ្ចោះទី3ត្រូវធ្វើអញ្ចេះអត់លោកអត់ទាំងចេះអញ្ចឹងផងហ្នឹងប៉ុន្តែអាទឹកចិត្តកតញ្ញូហ្នឹងវាកើតមកឪពុកម្ដាយខ្វះខាតអីដឹងថាត្រូវធ្វើនឹងហ្មងពីព្រោះកតញ្ញូនឹងអង្គធัวគឺបញ្ញាកតញ្ញូអង្គធัวគឺបញ្ញាបញ្ញានឹងវានឹងប្រាប់ថាត្រូវធ្វើអី ហ្នឹងពាក្យកតញ្ញូនោះបើយើងគ្រាន់តែគោរពតាមទូនាទីតាមអដិញមេសូតដែលយើងសូត្រថាទី1ត្រូវធ្វើអញ្ចេះទី2ត្រូវធ្វើអញ្ចោះវាមិនមែនជាលក្ខណៈកតញ្ញូទេអាហ្នឹងគេប្រាប់មនុស្សដែលមិនចេះតាអារឿងទី1ទី2ទី3ហ្នឹងណាប៉ុន្តែបើសម្រាប់បុគ្គលអ្នកដឹងគុណត្មងមិនបាច់ទេមិនបាច់ត្មងមិនបាច់ទី1ត្រូវធ្វើអញ្ចេះទី1ត្រូវធ្វើអញ្ចោះដូចសវណ្ណសាមដូចរឿងអីដែលចេះទៅដាក់សង្រែកទៅរែកម៉ែឪអាហ្នឹងមកពីមានបញ្ញាដឹងថាអូត្រូវដាក់អញ្ចេះត្រូវដាក់អញ្ចោះ ទៅគាត់ស្រួលគាត់ដើរពិបាកដឹកដៃពិបាកអញ្ចឹងដាក់រែកទៅមកឃើញទេណាទៅប្រាប់ថាកតញ្ញូនឹងវាជាតួអង្គបញ្ញានឹងប្រាប់ថាតើត្រូវធ្វើអីចំពោះមេដាបេដាដែលសមគួរហើយអឺហើយវិធីសាស្ត្រនៃការទំនុក បំរុងហ្នឹងក៏វាអត់ដូចគ្នាដែរប៉ុន្តែក្នុងករណីខ្លះយើងនៅឆ្ងាយនេះនៅឆ្ងាយដោយសារស្រុកទេសយើងយើង ដឹងហើយថាជាងកាលយើងនៅក្នុង ស្រុកក៏យើងរੂអីមិនបាន ការងារក៏អត់អីអីចឹងទៅយើងយល់យើងយល់ថាបើនៅចិត្តហ្នឹងក៏មិនបានអីចិញ្ចឹមគាត់ដូចគ្នាការងារវាមិនមានតម្លៃបាក់រកការងារធ្វើអីអីចឹងទៅ នៅហ្នឹងក៏នឹងចិញ្ចឹមខ្លួនឯងក៏មិនចង់រស់ផងអញ្ចឹងអីបើចិត្តទៅនៅលោកលឿនគ្នានឹងបានអីស៊ីវាត្រូវតែមានពេលលះបង់ទៅឆ្ងាយអញ្ចឹងហើយ បានរកបានមកទំនុកបំរុងបច្ច័យ4នោះសំខាន់គឺទឹកចិត្តយើងយើងចង់បែកគាត់ទេយើងធុញគាត់ទេយើងទៅនឹងដោយការស្អប់គាត់ទេ សួរចិត្តខ្លួនយើងអញ្ចឹងហ្នឹង តែតែយើងទៅនេះមិនមែនដើម្បីព្រោះតែស្អប់មិនមែនដើម្បីការមិនទទួលខុសត្រូវមិនមែនទេគឺថាដោយសារឃើញគ្រួសារហ្នឹងវាខ្វះខាតអញ្ចឹងអញ្ចឹងក៏យើងទៅរកលុយកាក់ដើម្បីទំនុកបំរុង គ្រួសារហ្នឹងវាជារឿងល្អតាវាមិនមែនចាំបាច់ថាកតញ្ញូហ្នឹងវាទល់តែខ្លួនឯងតែហ្មងប៉ុន្តែថងថា មានពេលគួមកដែរតែអត់មកចិត្តម៉ែទេសុកចិត្តដាក់ទៅ holiday ណែណោះអញ្ចឹងណា អាហ្នឹងវាជាបញ្ហាអាងតែឆ្ងាយអាងឆ្ងាយគឺខ្ជិលល្មមទៅអញទៅដើរលេងនេះឯនោះវិញតាមពិតបើមកមើលគាត់ម្ដងម្កាលបានដែរប៉ុន្តែស្រាប់តែដាក់ទៅដើរលេងនេះឯនោះវិញអាហ្នឹងយើងអត់ឲ្យតម្លៃគាត់ទេយើងអាំងលុយពេកហើយអញ្ចឹងវានៅលើទឹកចិត្តរបស់យើងវាមិនមែនសំខាន់ថាវាទល់តែព្រឹកល្ងាចនោះទេយើងកាយើងអាចជួលគេមើលជំនួសក៏អត់ខុស ដូចឪពុកម្ដាយរាល់ថ្ងៃនេះជួនកាលគាត់រវល់ការងារមានគាត់ពេលខ្លះគាត់ជួលគេមើលកូនដែរតើមានខុសអីជួលគេមើលសំខាន់គឺការយកចិត្តទុកដាក់ណាដូចនៅស្រុកគេខ្លះគាត់មើលខ្លួនឯងវាមិនកើតដល់ឡៃតែមើលខ្លួនឯងបានអីទៅធ្វើការដល់អត់ទៅធ្វើការបានអីចិញ្ចឹមកូនវាអត់អញ្ចឹងទៅក៏ជួនកាលយកកូនទៅផ្ញើគេបើគេបង្កើតសាលាមត្តៃឬក៏ស្អីស្អីអញ្ចឹងទៅគាត់មិនបាននៅមើលថែទៅដាក់សាលាមត្តៃទៅ ពេលព្រឹកគាត់ទៅធ្វើការល្ងាចទៅយកកូនមកវាមានអីនៅនៅតែរឿងឪពុកម្ដាយចិញ្ចឹមកូនដដែលពីព្រោះគាត់ខំរលុយដើម្បីភេដើម្បីចំណាយរឿងហ្នឹង កូនតបមកវិញក៏ដូចគ្នាអញ្ចឹងដែរប៉ុន្តែក្នុងករណីដែលយើងអាចមកបានយើងគួរតែមកអញ្ចឹងណាដោយមិនធ្វេសប្រហែសនឹងសម្រាប់កូនកូនទាំងឡាយនោះពីព្រោះពុកម្ដាយនឹងចាស់ទៅនឹងគាត់ចង់ឃើញកូនគាត់ដូចតែពេលដែលយើង នៅក្មេងចង់ឃើញពុកម្ដាយចឹងដែរប៉ុន្តែពុកម្ដាយខ្លះកុំអាងទៅថាមិនយល់មិនយល់ពីកូនវិញចង់តែឃើញកូនរហូតអត់យល់ថាកូនសុំច្បាប់គេវាមិនងាយដែរអាហ្នឹងយើងត្រូវយល់ចឹងដែរម៉ែម៉ែឪឪសង្គមនេះវាមិនសង្គមដូចធ្វើស្រែចង់ទៅក៏ទៅមិនចង់ទៅក៏ហីណាធ្វើការឲ្យគេហ្នឹងវាមិនស្រួលទេ បើថាយើងធ្វើស្រែធ្វើចំការទៅមើលទឹកទៅមើលភ្លឺស្រែមកពេលមកពេលមកមើលវិញអីហ្នឹងនោះធម្មតាដែរប៉ុន្តែបើថាធ្វើការឲ្យគេគេមានកំណត់ថ្ងៃនៃការឈប់សម្រាកក្នុងមួយឆ្នាំគេឲ្យ holiday ប្រហែលថ្ងៃអញ្ចឹងទៅមកលើសពីហ្នឹងដាច់អត់ទាំងអស់កូនក៏អស់អីចាយម៉ែក៏អត់អីដូចគ្នាអញ្ចឹងសំខាន់គឺនៅលើផ្លូវចិត្តអឺនឹកឃើញរឿងមួយការអាត្មាទៅអូស្ត្រាលីលើកទី1ទៅឃើញដេញអូបាសកម្នាក់គាត់ ឈឺនៅក្នុងកន្លែង nursing home កន្លែង elder care ហ្នឹងកន្លែងគេថែរក្សាមនុស្សចាស់ពេលឈឺហ្នឹងតាមពិតកូននោះដូចជាថានឹកឪពុកណាស់អញ្ចឹងណានៅស្រុកខ្មែរវាឆ្ងាយពេកអញ្ចឹងមិនថាខ្មែរចង់និយាយថាឆ្ងាយចិត្តហ្នឹងវាមិនប្រកាសថាល្អឬអាក្រក់ទេនឹងការចិត្តនោះលែងខ្វល់ទៅវិញក៏មានដែរដល់ពេលគាត់ទៅបានប្រហែលឆ្នាំគាត់ឈឺដល់គាត់ឈឺនៅដើរបានអីបានណាគាត់រៀងភ្លេចភ្លេចតិចតិចហ្នឹង គេក៏គិតថាខ្លាចនៅផ្ទះក៏ដោតភ្លើងដោតអីទៅវាខូចវាឆេះវាអីចឹងទៅក៏គេយកទៅដាក់ពេទ្យគាត់ថាទេកុំបញ្ជូនអញទៅពេទ្យអីបញ្ជូនទៅស្រុកខ្មែរវិញទៅទៅស្រុកខ្មែរទៅបានជួបញាតិមិត្តបងប្អូននៅនោះស្រួលទេទៅនោះឆ្ងាយពីខ្ញុំពិបាកណាស់នៅនេះខ្ញុំសនុកជិញ្ជោមើលបញ្ជូនទៅពេទ្យពេលអាត្មាទៅជួបគាត់គាត់ខិនឃើញអាត្មាថាលោកខ្មែរអញ្ចឹងគឺគាត់នៅនោះក៏អត់ចេះភាសាផងអីផងហ៎ សម្រាប់គេចេះភាសាមិនអីទេហើយដល់អត់ចេះភាសាហើយបើចំពេទ្យខ្មែរមើលនៅខ្មែរមើលទៅវាគ្រាន់តិចអីដល់ជួបបរទេសអីចឹងទៅមិនដឹងនិយាយថាម៉េចដល់ខ្មែរសួរទៅញោមមកសម្រាកនៅពេទ្យហ្នឹងប្រហែលឆ្នាំហើយអើរយៈពេលប្រហែលហើយគាត់យំហ្មងយំមកសតុះបានគាត់ថាខ្ញុំកណាជាប់គុកងងឹតនេះ2ឆ្នាំហើយគាត់ប្រើពាក្យអញ្ចឹងមិនដឹងថាក្នុងទ្រូងគាត់នឹងវាក្តុកក្តួលប៉ុណ្ណាញញោមហើយ បានប្រាប់គាត់រាយរាប់ប្រាប់រឿងតណើតាមហ្នឹងថាកូនគេយកមកឈឺហ្នឹងកណាសុំទៅវិញគេអត់ឲ្យ ទៅគេថាទុកនេះសនុកមើលចុះកូនដែលមកមើលអត់ចុះគាត់ថាពីមុនមករាល់អាទិត្យចុងសប្តាហ៍ហ្នឹងគេមកហើយប៉ុន្តែឥឡូវយូរយូរយូរយូរទៅកន្លះខែយូរទៅទៅមួយខែយូរទៅពីរបីខែមិនតាន់មកម្ដងគេអាងទៅឲ្យលុយទៅពេទ្យគាត់មិនដែលឃើញមុខកូនមុខចៅអីឃើញទេមិនប្រកាសថានៅចិត្តនៅឆ្ងាយទេ អីថ្មសួរតែចុះថ្ងៃឈប់សម្រាកគេទៅណាទៅចុះគេទៅដើរលេងគេជូនគ្រួសារគេដើរលេងគេអត់នឹងមកមើលផងនេះនេះអានៅអានៅឆ្ងាយហើយអត់មើលហើយអាមានអាពេលវេលាដើរលេងហើយទៅចោលគាត់នោះអានឹងទៅជាការធ្វើប្រហែសប៉ុន្តែអាក្នុងពីច័ន្ទគាពុទ្ធបហោះសុកសៅដែលយើងមកមិនកើតពីព្រោះជាប់ការងារហ្នឹងមិនមែនជាកំហុសទេមិនមែនជាកំហុសរបស់យើងពីព្រោះយើងទៅរលុយហ្នឹងក៏ដើម្បីភ័យឲ្យពេទ្យដែរណាដល់តែចុងសប្តាហ៍យើងឆ្លៀតមកមើលគាត់អាហ្នឹង ជារឿងល្អរបស់យើងណាប៉ុន្តែដល់ចុងសប្តាហ៍គួរមកមើលគាត់បានយើងបែរទៅជាដើរលេងទៅវិញណាអានឹង